ចូលកែនាងឈ្មោះអីនាងមានវិស័យសិល្បៈខ្លាំងណាស់ហើយហើយនឹងជួយព្រោះទៀតផងអរគុណគុណពីពីសិនអរគុណតែអូខេអូនឡងឡងវិស័យសិល្បៈឬក៏ប្រឡងជំនាញអីពីមុនមកទេប្រឡងជំនាញដល់ដល់អូយើងត្រូវការមនុស្សចឹងត្រូវការមនុស្សដែលមានបទពិសោធន៍ស្រាប់យើងស្រួលក្នុងការប្រកប ទៀតឲ្យខាង studio យើងរៀបចំសាកសម្លេងគាត់ចាខ្ញុំធានាលោកកែនាងមិនធ្វើលោកកែអត់សង្ឃឹមទេយើងជឿជាក់លើឯងណាចាពិតណាស់លោកកែអូនត្រៀមណាអូខេ ណាំងតែស្រីនាងខឹងមិនដេចក៏យំមកយ៉ាងនឹងខឹងមិនបងរឿងអ្វីឬអូនប្រច័ននឹងបងរឿងដែលហុំកន្លងបងឈួតមួយពេលខ្លីតែដល់ពេលនេះបងយល់ច្បាស់ហើយពីស្អី សង្ស័យគ្មានថ្ងៃក្បត់ស្រីទៀតទេ ញឹមភ្លៀមមកណាអូនកុំធ្វើមុខស្រពោនបងហាក់ធ្លាក់អោជ័យ ចំបែងចំបែងស្ទើបែកអូរ៉ាហ៊ានវះបេះដូងបើសិនជាអូនត្រូវការ បញ្ជាក់ប្រាប់ថាសង្ខារមកផ្ញើលើស្រីញញឹមភ្លាមមកណាអូន កុំធ្វើមុខស្រពោ នយំសំងំយំតែម្នាក់ឯងឲ្យបងចំបែងចំបែងស្ទើបែកអូរ៉ាហ៊ានវះបេះដូងបើសិនជាអូនត្រូវការ បញ្ជាក់ប្រាប់ថាសំខាមកផ្ញើលើស្រីញញឹមភ្លាមមក ¡Oh!